មានអ្នកណាគេដាក់កម្ពស់ដៃនិងសរោមស្មើគ្នាទេបងតែអ្នកគ្រូពេទ្យឯងដាក់មុននេះវាខ្ពស់ពេកខ្ញុំមកមើលលេខសរោមមិនឃើញអញ្ចឹងបានដាក់វាទៀតទៅចាំខាងគ្រូពេទ្យជើងមើលឲ្យរឿងសរោមហ្នឹងបងគ្រាន់តែរាយការណ៍ប្រាប់ពួកជើងពីសភាពកូនរបស់បង ពេលដែលគាត់មិនស្រួលទៅគឺបានហើយជីមិនឲ្យខ្ញុំមើលខ្លួនឯងម៉េចបើពេទ្យម្នាក់ម្នាក់ចេញបាត់ចុកបាត់ ផ្លិតផ្លែតដូចប៉ិនពេកអញ្ចឹងគ្មានអ្នកណាគេមកចាប់អារម្មណ៍មើលកូនខ្ញុំទេពួកខ្ញុំនេះសុទ្ធតែកំណត់ពេលច្បាស់ហើយបងមិនអាចមកអង្គុយមើលកូនបងតែម្នាក់គ្រប់ពេលនោះទេមានអ្នកជំងឺអាការៈធ្ងន់ធ្ងរជាងកូនបងច្រើនណាស់ដែលត្រូវសង្គ្រោះបន្ទាន់បងគួរតែយកយល់ផងណាបងសរមរបស់កូនបងសេរីរួចហើយសូមបង កុំដាក់ពីឲ្យស្មារតីកូនទី យីវើយពេទ្យអស់នេះមិនចង់យកចិត្តទុកដាក់ជាមួយអ្នកជំងឺទេហើយ ទីនេះជាកន្លែងណានឹងគុនធាគុនធា កុំតាណាចោលម៉ែណាម៉ែខ្លាចណាកូនមិនអីទេម៉ែក៏មិនទៅណាទេ នេះជាមន្ទីរពេទ្យណាម៉ែម៉ែកុំបារម្ភអីណាកូនជូនម៉ែមកឲ្យពេទ្យពិនិត្យណាមន្ទីរពេទ្យមន្ទីរពេទ្យអ្នកជំងឺមន្ទីរពេទ្យអ្នកជំងឺចាក់ថ្នាំមន្ទីរពេទ្យអ្នកជំងឺចាក់ថ្នាំណែអូន អង្គុយចុះសិនមកចាបងមិនដៃអូនឯងគាត់ឈឺអីដែរអូគាត់ឈឺជំងឺរបៀបមនុស្សចាស់នឹងណាបងអូហើយគាត់ចេះតែយ៉ាងម៉េចដែរគាត់ចេះតែវង្វេងចាំអីមិនបានហើយគាត់ចេះតែឈឺនេះឈឺនោះមិនឈប់នឹងណាបងអូអូនណាបងប្រាប់ចុះណា មិនបាច់មកពេទ្យនឹងទេគ្រាន់តែក្មេង17 18ឆ្នាំកម្លាំងនៅខ្លាំងមើលមិនជាផងតម្រាំតែមនុស្សចាស់កម្លាំងខ្សោយដូចគាត់អញ្ចឹងគ្មានផ្លូវជាទេអូនអើយបើពេទ្យនឹងមើលមិនជា បងនាំសាច់ញាតិបងមកមើលនឹងធ្វើអីទៅបងប្រាប់អូនឯងយកទៅបន់តិចចុះតែកម្រិតណាតែអូនឯងកុំនិយាយតទៀតណាដោយសារតែពេទ្យនឹងព្យាបាលអស់លុយតិច បងក៏នាំកូនបងមកមើលនឹងតែតែឆ្នាំវិញបងមិនឲ្យប្រើរបស់មន្ទីរពេទ្យនឹងទេណែណែចាំមើលណានេះនេះចាំមើលឆ្នាំនេះសុទ្ធតែមកពីស្រុកក្រៅមកពីបរទេសគេឲ្យលេបមួយថ្ងៃតែម្ដងទេ ស្រួលឲ្យកូនលេបណាស់មិនដូចមន្ទីរពេទ្យនេះទេឲ្យលេបមួយថ្ងៃ3 4ដងឯងញ៉ៃញ៉ៃណាស់បងមិនឲ្យកូនបងលេបតាមនឹងទេ មិនល្អទេដឹងបង មិនដឹងជាឆ្នាំស្របច្បាប់ឬក៏អត់ផងបង ស្ដាប់តាមគ្រូពេទ្យកុំតែចេះជិញពេទ្យអញ្ចឹងមិនល្អទេមន្ទីរពេទ្យគុណធាគុណធាម៉ែខ្លាចណាស់កូនម៉ែខ្លាចកុំខ្លាចអីម៉ែកូននៅនឹងហើយម៉ែកុំសូមជួយអ្នកជំងឺជួយទៅក្នុងបន្ទប់ពីគ្រូសូមជួយអ្នកជំងឺជួយទៅក្នុងបន្ទប់ពីគ្រូសូមជួយអ្នកជំងឺជួយទៅក្នុងបន្ទប់ពីគ្រូចាសូមជួយណែអ្នកគ្រូពេទ្យ ឲ្យកូនខ្ញុំនេះចាំប្រហែលម៉ោងទៀតមកអង្គុយចាំមកព្រឹកហើយមិនក៏មិនលឺហៅឈ្មោះកូនខ្ញុំអញ្ចឹងមិនលឺតែហៅឈ្មោះអ្នកផ្សេងមិនក៏មិនហៅឈ្មោះកូនខ្ញុំផងម៉េចនេះចង់ឲ្យកូនខ្ញុំឈឺដល់ដាច់ខ្យល់ស្លាប់មែនទេបានព្យាបាលមិនមែនចឹងទេបងស្រី អ្នកជំងឺផ្សេងក៏គេឈឺដែរអ្នកណាមកមុនគឺត្រូវចូលមុនហើយបើសិភាពការគាត់ត្រូវសង្គ្រោះបន្ទាន់ខាងចឹងក៏ត្រូវសង្គ្រោះគាត់មុនអូយម្ចាស់ថ្លៃហើយនេះទុកឲ្យកូនខ្ញុំស្លាប់មែនណាបានព្យាបាល មិនដល់ថ្នាក់នឹងទេបងសភាពជំងឺកូនរបស់បងមិនធ្ងន់ធ្ងរខ្លាំងនោះទេអត់តបងស្រីសំបងជួយរក្សាសណ្ដាប់ធ្នាប់នៅក្នុងមន្ទីរពេទ្យយើងផងសំបងជួយទាំងគួយកន្លែងវិញសិនទៅបន្តិចទៀតដល់វិញកូនបងហើយក៏បានណែរត់ មុននេះយើងមកពីបន្ទប់កូនឯងដែលនៅជាប់បន្ទប់ធ្វើការរបស់យើងគេចាប់ដាស់មិនស្រួលទៀតហើយប៉ិតមែនណាតែខ្ញុំត្រូវទៅពិនិត្យជំងឺឲ្យកូនបងស្រីដែលចូលមកមុននេះបើមិនអញ្ចឹងទេគាត់ប្រកាសជាលោឡាជាមិនខានទេ ហើយចុះកូនឯងជួយទៅមើលគេឲ្យខ្ញុំបន្តិចផងណាខ្ញុំសុំវជួយទៅមើលគេឲ្យខ្ញុំបន្តិចទៅគេនៅ ក្បែរបន្ទប់អ្នកគ្រូដែរ ជួយទៅមើលគេឲ្យខ្ញុំផងទៅណាកុំចឹងអីមិនអីទេចាំខ្ញុំឆ្លៀតទៅមើលគេឲ្យមិនអីទេណាអរគុណហើយអ្នកគ្រូខ្ញុំពិតជាអរគុណខ្លាំងណាស់ព្រះហើយតម្រាំបានមកមើលកូនខ្ញុំចាំចង់ដាច់ខ្យល់ស្លាប់ហើយ សុំទោសផងបងស្រីដែលឲ្យចាំយូរព្រោះតែមានអ្នកជំងឺច្រើនពេកតែកូនរបស់បង គេមិនអីទេគេគ្រាន់ឈាមគ្រាន់តែដាក់សេរ៉ូម4 5ថ្ងៃទៅក៏លែងអីហើយណាបង បន្តិចទៀតចាំឲ្យកញ្ញាថ្នាំប្រកាសហើយថាកូនខ្ញុំមិនកាត់អីមែនចាបងហើយចុះបើកូនខ្ញុំកាត់អីអ្នកគ្រូពេទ្យគិតយ៉ាងម៉េចបើកូនរបស់បងកាត់អីដោយសារតែការព្យាបាល ខ្ញុំហើយនឹងខាងមន្ទីរពេទ្យគឺជាអ្នកទទួលខុសត្រូវប៉ារ៉ូតមានបញ្ហាធំហើយចាំមិនហើយកូន គ្មានពេលនៅបានមើលថែកូនឲ្យបានល្អដូចជាម៉ែគេទេត្បិតអីតួនាទីម៉ែជាគ្រូពេទ្យម៉ែត្រូវព្យាបាលអ្នកជំងឺជាចម្បងម៉ែត្រូវតែជួយពួកគេមុនតែមិនមែនបានន័យថាម៉ែមិនចង់មើលកូនមិនស្រឡាញ់កូនទេតែអ្វីដែលម៉ែធ្វើគឺជាតួនាទីដ៏សំខាន់ដើម្បីជួយមនុស្ស ម៉ែនឹងឆ្លៀតមកមើលកូនតាមអ្វីដែលម៉ែអាចធ្វើបានម៉ែជឿម៉ែជឿថាកូនរបស់ម៉ែរឹងមាំមិនងាយកាត់អីទេរត់បងស្រីម្នាក់នោះណាដើររកអញពេញមន្ទីរពេទ្យអើយមិនបានដើររកអញ្ចឹងគាត់ថាស្រមកូនគាត់មិនហូខ្ញុំចូលទៅសេរីឲ្យហើយតែគាត់នៅតែមិនព្រមហើយលោឡាថាចង់ជួបឯង បងស្រីនោះគាត់យ៉ាងម៉េចមកចេះតែមើលបន្តិចតែណាឲ្យគាត់អស់ចិត្តបន្តិចទៀតម៉ែនឹងមកមើលកូនពេញណាកូនតែពេលនេះម៉ែត្រូវតែបំពេញទូនីតិសិនណាកូនណា បងគ្មានអ្នកណាគេដាក់កម្ពស់ដៃនឹងសរោមស្មើគ្នាទេបងតែអ្នកគ្រូពេទ្យឯងដាក់មុននេះវាខ្ពស់ពេកខ្ញុំមកមើលលេខសរោមមិនឃើញអញ្ចឹងបានដាក់វាទៀតទៅចាំខាងគ្រូពេទ្យជើង មើលឲ្យរឿងសរោមហ្នឹងបងគ្រាន់តែរាយការណ៍ប្រាប់ពួកជើងពីសភាពកូនរបស់បង ពេលដែលគាត់មិនស្រួលទៅគឺបានហើយជីមិនឲ្យខ្ញុំមើលខ្លួនឯងមិនបើពេទ្យម្នាក់ម្នាក់ចេញបាត់ចុកបាត់ ផ្លិតផ្លែតដូចប៉ិនពេកអញ្ចឹងគ្មានអ្នកណាគេមកចាប់អារម្មណ៍មើលកូនខ្ញុំទេពួកខ្ញុំនេះសុទ្ធតែកំណត់ពេលច្បាស់ហើយបងមិនអាចមកអង្គុយមើលកូនបងតែម្នាក់គ្រប់ពេលនោះទេមានអ្នកជំងឺអាការៈធ្ងន់ធ្ងរជាងកូនបងច្រើនណាស់ដែលត្រូវសង្គ្រោះបន្ទាន់បងគួរតែយោគយល់ផងណាបងសរមរបស់កូនបងសេរីរួចហើយសូមបង កុំដាក់ពីឲ្យស្មារតីកូនទី យីវើយពេទ្យអស់នេះមិនចង់យកចិត្តទុកដាក់ជាមួយអ្នកជំងឺទេហើយគេទៅណាកូន ពិសាគ្រឿងស្រវឹងសូមកុំបើកបរ Milo ប្រភពនៃធមពលដើម្បីជោគជ័យម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ពិសាវើកបង្កើនធមពលជំនួយការចងចាំបន្សាភាពស្រវឹងថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អ Australian Dairies ម្សៅទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោក DT ប្រអប់ថ្មីរូបរាងថ្មីគុណភាព ល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុក Ice Cola ឈ្នះរង្វាន់បុណ្យនានាចំនួន300រង្វាន់ Ice What the fun កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពី Mon Selection ស្វាងចែជាមួយ Nescafe លោកស្វាមិនផ្ដល់ជូនអាយនារីនៅភាពស្រស់ និងងាយស្រួលថ្មីទឹកដោះគោប្រអប់សញ្ញាខ្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃអើយអ្នកអើយយកកូនមកពេទ្យនេះណាគ្មានជីអីទេមិនជាយ៉ាងម៉េចទេអ្នកពេទ្យនៅនឹងសម្ដីអាក្រក់ណាស់និយាយមិនព្រោះពិសាទេម៉ែពេទ្យតែមិនសូវជាប៉ុន្មានទេ តែពួកពេទ្យដែលបម្រើការនៅនឹងសឹកតែច្រឹកមកបេននិយាយស្ដីទៅមិនចង់និយាយរកយើងវិញផងអញ្ចឹងផងឯនេះខ្ញុំមិនដែលដឹងទេ តែខ្ញុំជួបពេទ្យស្រីពីបញ្ញាមុននេះគេនិយាយស្ដីល្អដែរតាគ្រាន់តែគេនឹងមិនសឹងមានពេលមកមើលកូនរបស់ខ្ញុំមកពីអ្នកឯងមិនទាន់បានស្ដាប់សម្ដីពេទ្យអស់នឹងអ្នកមិនឈឺស្ដាប់សម្ដីហើយក៏ឈឺដែរ ហើយកុំឆោតពេកព្រោះតែឲ្យលុយតិចពេកនឹងហើយបានជាគេមិនចង់មកមើលយើងហ្នឹងខ្ញុំថាអញ្ចឹងមែនហ្នឹងហើយអ្នកអើយអេអ្នកគ្រូប៉ែតអ្នកអ្នកអ្នកគ្រូប៉ែតអ្នកអូយមកចុះដូចជាអ្នកថាមិនចេះខុសមែនអញខំហៅស្រួលបួលហើយមិនមើលមកអញផងនឹងហើយថារឹកគឺរឹកឯង ម្នាក់ម្នាក់អាចច្រឹកចេញមកមួយបេនគ្មានសិលធម៌អីទេបើសម្ដីវិញណាដូចចាក់លាមកទាំងកថាអញ្ចឹងខ្ញុំមិននិយាយពីថាស្អប់អើយស្អប់ពេទ្យអស់ហ្នឹងនេះហ่าបើកូន ខ្ញុំធំឡើងណាមិនឲ្យរៀនពេទ្យទេមិនចុះចិត្តស្ដាប់ទៅវាពិតជាគួរស្អប់មែនហ្នឹងណានេះតែខ្ញុំស្គាល់ពេទ្យមិនអស់ទេ ថាពួកគេចរិតបែបនេះទាំងអស់ឬក៏អត់ទេអានេះ អើយគ្រប់តែគ្នានឹងអ្នកអើយគ្មានមួយណា លើសមួយណាទេបានហេបង បងស្រីខាងនេះហ៎បងចូលចិត្តណាស់មែនទេអារឿងនិយាយមិនល្អពីគ្រូប៉ែតហ្នឹងបើប៉ែតមិនល្អមែនមិនឲ្យគេនិយាយហ៎មុននេះហ៎ខ្ញុំគ្រាន់តែហៅស្រួលបួលផងធ្វើជាមិនចាប់អារម្មណ៍នឹងសម្ដីរបស់ខ្ញុំហើយចុះបងហាងនឹងមានការអីដែរកូនបងមិនស្រួលមែនទេមិនមែនទេ គេគ្រាន់តែចង់ហៅឲ្យមកអង្គុយមើលកូនខ្ញុំឲ្យជាប់លប់មកពេលហើយបថុយបងបើពួកយើងនៅតែអង្គុយចាំមើលកូនរបស់បងតែម្នាក់អាចាំអ្នកជំងឺផ្សេងទៀតដល់គេមិនស្លាប់អស់ទេហ៎ហើយចុះកូនខ្ញុំជាអ្នកជំងឺដែរតាកូនបងមានកាត់អីឯណាគ្រាន់តែដេកដាក់ស្រោមទៅបានអ្នកផ្សេងគេកំពុងតែចិត្តស្លាប់ផងអញ្ចឹងយើងត្រូវតែជួយសង្គ្រោះគេមុនអញ្ចឹងហើយ បើគេចិត្តស្លាប់ឲ្យគេស្លាប់ផុតហ្មងទៅយកពេលមកមើលអ្នកជំងឺដែលកំពុងតែឈឺល្មមល្មមឲ្យជាទៅមិនល្អជាងឯងបងនិយាយបានត្រឹមតែនិយាយមិនយល់សាកាអីទេខ្ញុំមិនដឹងជានិយាយជាមួយបងយ៉ាងម៉េចទៀតទេឃើញនៅពួកពេទ្យដល់គ្មានអ្នកណាល្អទេខ្ញុំលើបងនិយាយមុននេះ ថាមិនចង់ឲ្យកូនធ្វើជាពេទ្យហើយថែមទាំងប្រាប់បងស្រីខាងនេះទៀតថាមិនឲ្យកូនគាត់រៀនពេទ្យផងខ្ញុំសួរបន្តិចចុះរាល់ថ្ងៃនេះបងគិតពីពេទ្យរួចមែនទេ បានជានិយាយថាស្អប់ពេទ្យចឹងនេះបើគ្មានពេទ្យអ្នកណាជាអ្នកព្យាបាលជំងឺតា មើលសម្ដីហើយកូនធីកូនធីកូនធីកុំកាត់អីណាកូនហើយភ័យណាកូនកូនធីកុំកាត់អីណាកុំកាត់អីណាកូនកូនអ្នកគ្រូពេទ្យយ៉ាងម៉េចទៅហើយអ្នកគ្រូពេទ្យលោកគ្រូពេទ្យកូនរបស់ខ្ញុំដូចជាកាន់តែធន់ធ្ងរឡើងហើយក ជួយកូនខ្ញុំផងណាលោកគ្រូពេទ្យមិនអីទេចាំខ្ញុំជួយតែអ្នកគ្រូពេទ្យខ្លួនឯងត្រូវតែព្យាបាលអ្នកជំងឺនៅខាងនោះនៅធ្វើស្អីទៀតมันអាចនៅទីនេះបានទេព្រោះថាមានអ្នកជំងឺច្រើននៅខាងក្រៅរងចាំអ្នកគ្រូពេទ្យតែតែកូនខ្ញុំតើអ្នកគ្រូចង់យករឿងផ្ទាល់ខ្លួនមកពាក់ព័ន្ធនឹងទូនាទីតែមែនទេទូនាទីរបស់អ្នកគ្រូត្រូវព្យាបាលអ្នកជំងឺ ជាអ្នកជំងឺដែរណាលោកគ្រូអ្នកគ្រូមិនមែនជាអ្នកឯកទេសទេមិនអាចព្យាបាលកូនបានទេទុកឲ្យពេទ្យគេអ្នកជំនាញមើលតែកូននឹងអ្នកគ្រូត្រូវតាំងស្មារតីមិនថាសាច់ញាតិឬក៏អ្នកដទៃទេគេកំពុងតែរងចាំដូចគ្នា ខ្ញុំឲ្យទៅឆាប់ទៅទៅ មិនបារម្ភមិនបានទេគុណធា គេគ្មានអ្នកណាមើលថែក្រៅពីខ្ញុំនោះទេគេគួរអាណិតខ្លាំងណាស់ប៉ារបស់គេក៏ស្លាប់ចោលបាត់តាំងពីគេនៅក្មេងឯខ្ញុំវិញគឺជាម្ដាយតែម្នាក់បែរជាគ្មានពេលមើលថែកូនខ្លួនឯងខ្ញុំមានអារម្មណ៍ថា ខ្លួនឯងគឺជាម្ដាយម្នាក់តែមិនបានបំពេញតួនាទីជាម្ដាយដ៏ល្អនោះទេ កុំចាញ់អីណាចាញ់ហត់ណាស់អញក៏ខំអភិលទ្ធភាពដើម្បីមើលថែទាំគេដែរអញមិនមែននៅស្ងៀមអីណា តែអញបានជោគពេលមើលថែទាំគេទៅព្យាបាលអ្នកដទៃថែមទៀតដែរគេនឹងដឹងថាម្ដាយគេ ជាមនុស្សអស្ចារ្យប៉ុណ្ណាដែលអាចថែទាំគេហើយហើយអាចទៅព្យាបាលមនុស្សជាច្រើនអ្នកឲ្យរួចផុតពីសេចក្តីស្លាប់បានក្នុងពេលតែមួយ ខ្ញុំពិតជាចង់ឲ្យមនុស្សទាំងអស់គេយល់បែបនេះតែអ្វីដែលជាការពិតនោះគឺគ្មានអ្នកណាគេឲ្យតម្លៃពេទ្យដូចជាយើងនេះទេទោះបីជាខំប្រឹងយ៉ាងណា ជួយគេឲ្យជាយ៉ាងណាក៏ដោយក៏គេនៅតែស្ដីបន្តជេរប្រមាថមើងងាយថាយើងនេះគ្មាន ក្រមសីលធម៌មិនចង់ជួយគេ ពេលខ្លះគិតថាការខំប្រឹងរបស់ខ្លួនឯងព្រោះតែជួយគេគេដូចជាមិនឲ្យតម្លៃយើងសោះពិសាគ្រឿងស្រវឹងសូមកំបាក់បោម៉ៃឡូប្រភពនៃធម៌ពលដើម្បីជោគជ័យ ម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ពីសាវើកបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹងថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អ Australian Dairies ម្សៅទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោក DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុក Ice Cola ឈ្នះរង្វាន់4លានរៀលចំនួន300រង្វាន់ Ice What the fun កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នាពី Mon Selection ស្វាងចែជាមួយ Nescafe លោកស្វាមិនផ្ដល់ជូន អានារីនៅភាពស្រស់ និងងាយស្រួលថ្មីទឹកដោះគោប្រអប់សញ្ញាខ្លាំងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃនេះហើយជីវិតជាគ្រូពេទ្យគ្រប់យ៉ាងដើម្បីទៅជួយជីវិតមនុស្សតែបើគេមិនជាវិញយើងប្រៀបបីដូចជាផ្ទាំងស៊ីសម្រាប់សាច់ញាតិគេ គេមើលមិនឃើញទេ ពេលដែលយើងខំជួលហើយពេលដែលគេ គ្រោះថ្នាក់ដោយសារប្រការណាមួយនោះវិញគេលើកគ្នាមកជេរទាំងតបទាំងតតែណាហាច់ចុះកុំខ្វល់ផ្លូវនេះយើងបានសម្រេចថាដើររួចហើយយើងមានតួនាទីតែមួយ គឺជួយជីវិតមនុស្សបើសិនជាខ្ញុំជាទេវតា ខ្ញុំនឹងធ្វើឲ្យអ្នកជំងឺគ្រប់គ្នា គេបានជាសះស្បើយតែខ្ញុំនេះគ្រាន់តែជាគ្រូពេទ្យខ្ញុំគ្រាន់តែជាមនុស្សដែលអាចព្យាបាលបាន តែមិនអាចជប់ជីវិតមនុស្សឬបញ្ជាជីវិតមនុស្សមិនឲ្យស្លាប់បានទេខ្ញុំមិនមាន ពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯងនិងគ្រួសារសម្រាប់ក៏មិនបានគ្រប់គ្រាន់ទំនួលខុសត្រូវគឺកាន់តែខ្ពស់ ប្រឈមមុខនឹងជំងឺឆ្លងផ្សេងផ្សេងប៉ុន្តែហេតុអីហេតុអីក៏គ្មានអ្នកណាគេឲ្យតម្លៃសាញ់ចឹងខ្ញុំនេះហត់ហើយខ្ញុំនេះពិតជាពិបាកចិត្តណាស់ពេលនេះមិនដឹងថាគុណធាគេជាពេលណានោះទេការងាររបស់ខ្ញុំក៏កាន់តែរវល់មិនឈប់ខ្ញុំនេះកាន់តែមិនមានពេលមើលថែគេ បានហើយកុំយំអីប្រយ័ត្នគេមកឃើញណាឈប់យំតែតស៊ូជាមួយវិស័យនេះទាំងអស់គ្នាទោះថ្ងៃនេះគេមិនតន់ឲ្យតម្លៃ តែថ្ងៃណាមួយ គេគង់តែយល់គេនឹងឲ្យតម្លៃយើងងើបមកឡើងទៅបំពេញការងារយើងតទៅទៀតណែអ្នកគ្រូពេទ្យ ហើយមកអង្គុយខូចចិត្តរឿងស្នេហាអីក្នុងទីពេទ្យហ្នឹងយីពេទ្យអស់នេះមិនចេះបាញ់ចែកការងារសោះរឿងប្រុសរឿងសង្សារស្អីនេះយកមកលីឡំជាមួយនឹងរឿងការងារអញ្ចឹងតា បានជាគេជេរមិនខុសមែនណែបងម៉េចអ្នកជំងឺមិនគិតទៅព្យាបាលគិតតែនឹងអញ្ចឹងទៅបងមកទីនេះមានការអីដែរយីចេះសួរតកាត់ដែរតែមកដឹងតែមានរឿងអី ណោះកូនខ្ញុំក្តៅខ្លួនចង់ឆេះហើយតើមើលកូនខ្ញុំឲ្យប្រញាប់ទៅដឹងអត់ថាខ្ញុំហត់នឹងតាមអ្នកគ្រូពេទ្យឯងខ្លាំងណាស់កម្ដៅក៏របស់បង40អង្សាក្តៅខ្លួនខ្លាំងណាស់មុននេះបងឲ្យគេញ៉ាំអី មានអាញ៉ាំអីទេគ្រាន់តែឲ្យគេផឹកទឹកផ្លែឈើអស់ពីកំប៉ុងហ្នឹងហើយគេក៏ថារងាខ្ញុំក៏យកភួយដណ្ដប់ឲ្យគេតែថ្ងៃក្រោយកុំឲ្យគេញ៉ាំទៀតណាហើយមិនបាច់ដណ្ដប់ភួយទេ ពេលដែលគេក្តៅខ្លួនចាំខ្ញុំចាក់ថ្នាំឲ្យគេដើម្បីបញ្ចុះកម្ដៅ 10នាទីក្រោយបងជួយជូតខ្លួនឲ្យកូនប្រុសរបស់បងផងណែហើយអ្នកគ្រូពេទ្យចង់តាណាទៀតហើយនេះខ្ញុំមិនតន់ឲ្យអ្នកគ្រូពេទ្យតិចទេណាគឺខ្ញុំបានចាក់ថ្នាំឲ្យកូនប្រុសរបស់បងរួចហើយបន្តិចទៀតកម្ដៅខ្លួនរបស់គេនឹងចុះហើយបង ហើយជួយជុតខ្លួនតាមអ្វីដែលខ្ញុំប្រាប់ផងណាបងអ្នកគ្រូពេទ្យរត់ឆាប់មើលមើលគុនធាមកអ្នកគ្រូពេទ្យអ្នកគ្រូនេះខ្ញុំមិនតាន់ឲ្យអ្នកគ្រូពេទ្យទេទេណាកូនខ្ញុំមិនតាន់បាត់ក្តៅខ្លួនទេម៉ាក់គ្រូពេទ្យប្រាប់ថាតិចទៀតកូនបាត់ក្តៅខ្លួនហើយម៉ាក់អង្គុយឲ្យស្ងៀមសិនមកម៉ាក់កូនម៉ាក់ខ្លាចថាកូនមិនជៀនណា បានម៉ាក់នឹងមិនឲ្យគ្រូពេទ្យទៅកូនមិនកាត់អីទេម៉ាក់គេឈឺជាងកូនឲ្យអ្នកគ្រូពេទ្យទៅមើលគេមុនតើណាម៉ាក់កូនម៉ាក់នេះចិត្តល្អមែនតែកុំចិត្តល្អពេកណាកូននាំឲ្យពេទ្យអស់នោះបានចិត្តមិនចង់មកព្យាបាលឲ្យកូនណាហឹមកូនសំងំគេងតែណាកូនណាហឹម អ្នកគ្រូពេទ្យឆាប់ទៅមើលអ្នកជំងឺនៅបន្ទប់ខាងនោះទៅតែកូនខ្ញុំនៅក្នុងបន្ទប់គ្មានអ្នកណាគេមើលឲ្យទេ គេកំពុងតែឈឺធ្ងន់ណាស់លោកគ្រូពេទ្យលោកគ្រូពេទ្យអាសូតដល់ខ្ញុំផងឲ្យពេទ្យផ្សេងគេទៅមើលចំនួនខ្ញុំបន្តិចទៅមិនបានទេពេទ្យផ្សេងគេរវល់ការងាររបស់គេដែរគ្មានអ្នកណាគេទំនេរមកចំនួនទូនាទីរបស់អ្នកគ្រូទេ ហើយកូនអ្នកគ្រូនៅពេលបន្តិចទៀតនេះមានពេទ្យឯកទេសតាក់ទងនឹងជំងឺគេមកបណ្ដឹងបន្តិចទៀតនេះហើយអ្នកគ្រូកុំបារម្ភអីចុះលោកគ្រូឲ្យខ្ញុំធ្វើយ៉ាងណាបើកូនរបស់ខ្ញុំគេបែបនេះខ្ញុំសួរថាបើអ្នកគ្រូនៅទីនេះអាចព្យាបាលគេបានទេខ្ញុំដឹងថាអ្នកគ្រូពេទ្យបារម្ភពីកូនតែអ្វីដែលអ្នកគ្រូពេទ្យគួរតែធ្វើនៅពេលនេះ គឺត្រូវតែមើលអ្នកជំងឺនៅឯបន្ទប់ផ្សេងពីព្រោះថាគេកំពុងតែត្រូវការអ្នកគ្រូខ្ញុំមិនចង់និយាយរឿងដដែលដដែលទេខាប់តែមើលគេទៅ កុំឲ្យខ្ញុំស្ដីឲ្យបន្តទៀតតែលោកគ្រូពេទ្យអត់មានតែស្គរស្អីទេខ្ញុំប្រាប់ឲ្យតែមើលប្រញាប់ប្រញាប់ទៅបើគេកើតអីប្រយ័ត្នរឿងធំណាចាលោកគ្រូ សូមកុំបើកបោ Milo ប្រភពនៃធមពល ដើម្បីជោគជ័យម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ពីសាវើកបង្កើនធមពលជំនួយ ការចងចាំបន្សាបភាពត្រវឹងថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អ Australian Dairies ម្សៅទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោក DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុក Ice Cola ឈ្នះរង្វាន់បុណ្យនារីចំនួន300រង្វាន់ Ice What the fun កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នា ពី Mon Selection ស្វាងចែជាមួយ Nescafe លឹងងាយស្រួលថ្មីទឹកដោះគោប្រអប់សញ្ញាខ្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃបាត់ចិត្ត10ម៉ោងហើយគ្មាន តាអាចបន្ទប់កូនខ្ញុំអីបន្តិចទេម៉េចគិតថាខ្ញុំនឹងគ្មានលុយឲ្យមែនទេ បានជាមិនសូវយកចិត្តទុកដាក់ជាមួយកូនខ្ញុំតែពីថ្ងៃដំបូងណែណែនាងពេទ្យកម្រិតពេកខ្ញុំសូមមិនក៏មិនឆ្លើយជីមិនគិតថាខ្លួនឯងអស់ចាស់ណាស់ទៅហ៎មិនក្រឹកអីយ៉ាងនេះខ្លួនជាកញ្ចេះគេសោះលេងរឹកពីជាងម្ចាស់មន្ទីរពេទ្យទៅទៀតឬក៏អាងប្រាក់ខែច្រើនទោះជាប្រាក់ខែច្រើនយ៉ាងណាក៏លុយនោះ យកពីអ្នកជំនឿតាអីឬក៏គិតថាចំណេះដឹងខ្លួនឯងខ្ពង់ខ្ពស់ហាខ្ពស់ដល់មេតើបានជាមិនចង់និយាយជាមួយមនុស្សចឹងហ៎ប្រត់ថ្ងៃនេះខ្លួនឯងសម្អាងអីបានចរិតពេចឹងនេះខ្ញុំតែតែចេញមកមិនទាន់បាន3ម៉ោងផងហើយកូនបងគេចាំមិនដែរបានជាបងតាមរកខ្ញុំមិនឈប់យ៉ាងនេះ សូមបងកំប្រឹងនិយាយលឺៗពេកវារំខានអ្នកជំងឺនៅក្បែរកូនខ្ញុំមកជាអ្នកជំងឺគេមានអីក្រៅពីឈឺហ្នឹងសួរដូចជាចេះគិតសោះហើយបើមិនចង់ឲ្យខ្ញុំលោឡាលើកក្រោយកុំដាច់ចោលកូនខ្ញុំទេខ្ញុំចង់ដឹងពីអាការៈរបស់គេថាគេយ៉ាងម៉េចហើយបើចង់ដឹងតែមើលខ្លួនឯងទៅ cái chắc mình đang ấy របស់អ្នកគ្រូពេទ្យរដ្ឋពិតជាគួរអាណិតខ្លាំងណាស់ក៏របស់បងគេបានគ្រាន់បាក់ហើយពេលថ្ងៃទៀតគេអាចចេញពីមន្ទីរពេទ្យបានហើយនេះប៉ិតមែនឯអ្នកគ្រូពេទ្យចាហើយឆ្នាំនេះតើឲ្យកូនរបស់បងលេបពេលដែលញ៉ាំបាយរួច ហើយចុះស្រោមឈប់ដាក់ឲ្យមែននេះចាប់បងបន្តិចទៀតខ្ញុំនឹងយកមកដាក់ឲ្យតែច្បាស់ថាបន្តិចទៀតខ្លាចតែទៅបាត់3 4ម៉ោងទៀតទេបងពិតជាម្ដាយម្នាក់ដែលល្អពិតណាស់ដែលមានពេលមើលថែទាំកូនបានល្អយ៉ាងណាមែនហើយខ្ញុំជាម្ដាយដែលល្អចេះមើលថែទាំកូន តែមិនដូចជាគ្រូពេទ្យខ្លះទេដែលមិនចេះថែទាំអ្នកជំងឺឲ្យបាន ត្រឹមត្រូវគិតតែពីទៅបាត់មកបាត់ហើយដល់ថ្ងៃអ្នកជំងឺចេញអញនឹងឆាប់បានលុយម៉ែកុំថាអ្នកគ្រូពេទ្យអូនចឹងអីអ្នកគ្រូពេទ្យអូនចិត្តល្អណាស់កូនម៉ាក់ពេទ្យនេះមិនមែនជាពេទ្យល្អទេ មិនមែនជាគ្រូពេទ្យរបស់កូនទេណាអត់ទេម៉ាក់អ្នកគ្រូពេទ្យកូនចិត្តល្អណាស់ម៉ាក់បើឱកាសអីហើយខ្ញុំលាទៅវិញសិនហើយកុំភ្លេចឲ្យកូនរបស់បងគេញ៉ាំថ្នាំផងប្រកតែផ្លូវកិច្ចវេះរហូតម៉ាក់កុំពូកែថាឲ្យអ្នកគ្រូពេទ្យអូនទេ គាត់មិនមែនដូចម៉ាក់គិតអញ្ចឹងទេកូនឃើញអត់ថាតែតែមួយផ្លេតហើយមកវិញដាក់សរុបឲ្យកូនឥឡូវស្មាននេះហើយមិនតាន់ឃើញមកទីហើយម៉ាក់ម៉ាតែតាមកូនតាណាកូន ទៅណាណែកូនកូនម៉ាក់ទៅណាហ្នឹងហ៎កូនទៅណាហ៎មិនអីទេណាកូនទ្រាំបន្តិចទៅកូនជាហើយកូនធាកូនធាកូនម៉ែកូនរឹងមាំឡើងណាកូនមិនអីទេ កូននឹងរួចផុតពីគ្រោះថ្នាក់ មិនអីទេបងស្រីមកទីនេះមានការអីអ្នកគ្រូក្មេងស្រីដែលគួរអាណិតនោះជាកូនរបស់អ្នកគ្រូពេទ្យរត់មែនអត់ចាស់បងឃើញហើយឬណែថាគាត់លះបងចឹងមិនខ្លះកូនគាត់ឈឺច្រើនថ្ងៃហើយតែគាត់គ្មានពេលមើលថែកូនខ្លួនឯង ឲ្យបានត្រឹមត្រូវឲ្យបានមួយម៉ោងផងខ្ញុំមិនអាចដឹងទេថាកូនអ្នកគ្រូពេទ្យក៏ចេះឈឺដែរតែមើលទៅពិតជាគួរអាណិតណាស់ពេទ្យកូនពេទ្យសាច់ញាតិពេទ្យក៏ជាមនុស្សដែរណាបងគេក៏ចេះឈឺតែអ្វីដែលខុសពី មនុស្សទូទៅគឺគាត់គ្មានពេលគ្រប់គ្រាន់ សម្រាប់ព្យាបាលខ្លួនឯងនិងគ្រួសារឲ្យបានល្អដូចជាអ្នកជំងឺដទៃទេខ្ញុំពិតជារអាខ្លួនខ្លាំងណាស់បានចេះតែដៀលជេរគាត់មិនចេះគិតតែតាមពិតទៅគាត់បានមកមើលកូនខ្ញុំទាំងដែលកូនខ្លួនឯងមានសភាពបែបនេះខ្ញុំអាណិតគាត់ខ្លាំងណាស់ បងចេះគិតបែបនេះហ่ะគឺល្អហើយលើកក្រោយបងប្រកាសជាមិនជេរពេទ្យតាមចិត្តបងទៀតនោះទេនេះហ่ะគ្រាន់តែជាអ្វីដែលបងមើលឃើញនៅភ្នែកតែប៉ុណ្ណោះនៅពេលដែលកូនបង ខ្លាចទៅជាគ្រូពេទ្យដែរតើបងដឹងច្បាស់ពីទឹកចិត្តលះបង់របស់គ្រូពេទ្យថាគ្រូពេទ្យយ៉ាងណាចាស់នៃគ្រូពេទ្យ អាណានៃគ្រូពេរ៉ាន់ចាគាត់កំពុងនៅមើលកូនខាងក្នុងគ្រឿងស្រវឹងសូមកុំបាក់បោ ប្រភពនៃធមពលដើម្បីជោគជ័យម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ពិសាវើកបង្កើនធមពលជំនួយការចងចាំបន្សាបភាពត្រវឹងថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អ Australian Dairies ម្សៅទឹកដោះគោស្រស់លំដាប់ថ្នាក់ពិភពលោក DT ប្រអប់ថ្មីរូបរាងថ្មីគុណភាពល្អដូចដើម DT ស្រស់ស្អាតលើសពីការរំពឹងទុក Ice Cola ឈ្នះរង្វាន់បុណ្យនានាចំនួន300រង្វាន់ Ice What the fun កាន់តែល្អឥតខ្ចោះស្រាបៀរកម្ពុជាឈ្នះមេដាយមាស5ឆ្នាំជាប់ជាប់គ្នាពី Mon Selection ស្វាងចែជាមួយ Nescafe លោកស្វាមែន លឹងងាយស្រួលថ្មីទឹកដោះគោប្រអប់សញ្ញាខ្លែងខ្មុំគុណភាពល្អនិងគុណប្រយោជន៍ពីស្រាសាឡៃរឿងនេះខ្ញុំបានប្រាប់អ្នកគ្រូច្រើនដងមកហើយណា មិនមែននិយាយតែម្ដងទេ ថាកុំអោយអ្នកជំងឺចេញតាណាអសោះតែខ្ញុំបានប្រាប់ប្តីអ្នកជំងឺនោះហើយថាមិនតន់ឲ្យទៅទេ តែគាត់បែរជាលួចតាមខ្ញុំមិនដឹងទេពេលនេះមិនមែនជាពេលលើកហេតុផលមកនិយាយនោះទេ អ្នកជំងឺគាត់ស្លាប់នៅតាមផ្លូវបាត់ហើយទោះបីជាមានការពិតហេតុផលមិនមែនខុសពីអ្នកគ្រូពេទ្យទេឬក៏ខាងមន្ទីរពេទ្យយើងក៏ដោយតែមន្ទីរពេទ្យរបស់យើងណាវាខូចឈ្មោះបាត់ទៅហើយទម្រាំគេដឹងហេតុផលពិតប្រាកដនោះ នៅក្នុងបណ្ដាញសង្គមគ្រាន់តែអ្នកជំងឺស្លាប់មិនបានមួយម៉ោងផង គឺមានមនុស្សរាប់ពាន់នាក់ជេរមន្ទីរពេទ្យយើង ទាំងមិនដឹងព័ត៌មានច្បាស់លាស់ចុះលោកគ្រូកាត់ចង់ឲ្យខ្ញុំធ្វើយ៉ាងណាខ្ញុំនឹងទទួលខុសត្រូវទាំងអស់សូមលោកគ្រូនិយាយមកចាស់អ្នកគ្រូពេទ្យមិនចាំបាច់ទទួលខុសត្រូវស្អីទេព្រោះនេះគឺជាកំហុសរបស់អ្នកគ្រូពេទ្យដែលមិនធ្វើតាមវិជ្ជាបញ្ជាប៉ុន្តែដើម្បីរក្សាកេរ្តិ៍ឈ្មោះមន្ទីរពេទ្យរបស់យើង ខ្ញុំសូមផ្អាកអ្នកគ្រូពេទ្យពីមន្ទីរពេទ្យរបស់យើងសង្ឃឹមថាអ្នកគ្រូពេទ្យនឹងយល់ចាលោកគ្រូពេទ្យយកពេលវេលានឹងទៅថែទាំកូនស្រីបានល្អចុះហើយខ្ញុំសូមអរគុណការប្រឹងប្រែងរបស់អ្នកគ្រូពេទ្យក្នុងការជួយជីវិតមនុស្សដែលចូលក្នុងមន្ទីរពេទ្យនេះតែទោះបីជាពេលនេះអ្នកគ្រូពេទ្យគ្មានចិត្តព្យាបាលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យនេះក៏ដោយ តែអ្នកគ្រូយកពេលវេលាទៅព្យាបាលអ្នកជំងឺគ្រប់ទីកន្លែងបានហើយទៅចុះចាលោកគ្រូអញ្ចឹងខ្ញុំសុំលាសិនហើយអឺ ដូចជាម្ដាយរបស់អ្នកដតីហើយគុនធាគុនធាកូនម៉ែគុនធាកូនភ្ញាក់ហើយឯកូនគុនធាកូនម៉ែលេងកាត់អីហើយកូនម៉ែកូនម៉ែលេងកាត់អីហើយ បងស្រីនេះបងមានកាយមែនទេបងនេះកូនរបស់បងឈឺទៀតហើយមែនទេតែបងអាចប៉ាត់ខាងនោះគេមកឲ្យទៅណាបងខ្ញុំគេមិនឲ្យបំរើការនៅមន្ទីរពេទ្យនេះទៀតទេមិនមែនរឿងនឹងទេអ្នកគ្រូពេទ្យតែខ្ញុំមកនេះ ដើម្បីសុំទោសអ្នកគ្រូពេទ្យសុំទោសរឿងអីទៅបងគឺរឿងដែលខ្ញុំតែងតែជេរស្ដីអ្នកគ្រូពេទ្យខ្ញុំពិតជាសុំទោសពិតមែនណាអ្នកគ្រូពេទ្យអត់ទេកុំធ្វើអញ្ចឹងអីណាបងបងមិនខុសអីទេខ្ញុំយល់អ្វីដែលបងធ្វើគឺដោយសារតម្លៃពីទឹកចិត្តបារម្ភ និងស្នាមរបស់ម្ដាយចំពោះកូនខ្ញុំយល់ច្បាស់ពីអារម្មណ៍វិញនេះកូនបងគេត្រូវចេញពីមន្ទីរពេទ្យថ្ងៃស្អែកនេះហើយមែនទេបានអ្នកគ្រូពេទ្យរត់អ្នកគ្រូពេទ្យរត់ជាអាយដលរបស់អូន សួស្តីបាទអ្នកជំងឺឈ្មោះមនីរតមែនទេចា៎អ្នកគ្រូពេទ្យរតពិតជាអ្នកគ្រូពេទ្យរតមែនហ៎លោកគ្រូស្គាល់ម្ដាយខ្ញុំដែរបាទពិតជាស្គាល់គាត់គឺជាមនុស្សម្នាក់ដែលបានជួយជីវិតខ្ញុំកាលពីខ្ញុំនៅក្មេងគាត់គឺជាអ្នកគ្រូពេទ្យម្នាក់ដែលអស្ចារ្យល្អជាមួយនឹងខ្ញុំដែលធ្វើឲ្យខ្ញុំសម្រេចចិត្តធ្វើជាគ្រូពេទ្យអ្នកគ្រូពេទ្យអ្នកណា អ្នកណា គុណធីម៉ែខ្លាចណាកូនអ្នកណានឹងមិនអីទេម៉ែគាត់ជាលោកគ្រូប៉ែនតាអ្នកគ្រូប៉ែនខ្ញុំមិនមែនជាគ្រូប៉ែនទេតែខ្ញុំគឺមនុស្សម្នាក់ដែលឈ្មោះមនីមនីមនីនេះកូនជាហើយឯងកូនជាហើយមែនទេបាទខ្ញុំជាហើយក៏ព្រោះតែមានអ្នកគ្រូពេទ្យដល់ប្រកែ បានព្យាបាលខ្ញុំជួយមើលថែខ្ញុំដិតដល់មនីមនីមនី មនីមនីព្រោះតែតម្លៃនៃការលះបង់របស់គាត់ដែលទោះជាគ្មានអ្នកណាមើលឃើញតែគាត់នៅតែខំប្រឹងដោយមិនរញរាដើម្បីជួយមនុស្សព្រោះតែឃើញគំរូដ៏ល្អរបស់គាត់ធ្វើឲ្យខ្ញុំស្រឡាញ់ការងារមួយនេះខ្លាំងណាស់